បាទជំរាបសួរអ្នកនរគ្នាវិលត្រឡប់មកជួបខ្ញុំសាជាថយជាមួយនឹងវីដេអូ SNGKH អូខេអ្នកនរគ្នាថ្ងៃនេះយើងអឺបាទអត់មានវីដេអូអីប្លែកទេបាទគឺថ្ងៃនេះយើងចេញថ្ងៃនេះខ្ញុំចេញវីដេអូមកគឺអឺគ្រាន់តែនាំអារម្មណ៍អ្នកនរគ្នាទៅមើលវីដេអូនៅក្នុង YouTube ទេបាទអញ្ចឹងយើងបញ្ចប់អឺកាប់ទៅរាល់ថ្ងៃគឺយើងបញ្ចប់ពីការ live ទៅអត់ដឹងធ្វើអីហ្នឹងហើយហើយណាមួយទៀតអត់ដឹងថាត្រូវធ្វើវីដេអូអីបន្តអញ្ចឹងអ្នកនរគ្នាបាទឥឡូវមានតែ ចូលមកនឹងវីដេអូរបស់ខ្ញុំអ្នកនរគ្នាអាចធ្វើការជួយ subscribe channel ខ្ញុំម្នាក់មួយផងបាទអូខេបាទជួយដាក់រូបកណ្ដឹងផងព្រោះឯ channel ធ្វើបង្កើតអញ្ចឹងអ្នកនរគ្នាជួយធ្វើការគ្រប់គ្រងផងអូខេអឺឥឡូវខ្ញុំនាំអារម្មណ៍អ្នកនរគ្នាទៅមើលវីដេអូមួយគឺនៅក្នុង YouTube វីដេអូហ្នឹងគឺដូចជាប្រភេទវីដេអូឬ Free Fire ហ្នឹងហើយ Free Fire យើងលេងឥឡូវយើងកុំមកឆាពេលវេលាយូរយើងធ្វើការចូលទៅតែម្ដងអូខេ let's go អូខេអ្នកនរគ្នាឥឡូវយើងចូលមកមើលវីដេអូមួយ គឺវីដេអូនេះគឺបាទគឺគាត់ផុសនៅថ្ងៃទី18ឧសភា2021ទេ គឺអឺ Lobo Lolo player អូ Lolo play បាទ Lolo play អូខេឥឡូវយើង ធ្វើការចូលទៅវីដេអូគាត់តែម្ដងហ្នឹងហើយអូខេអ្នកនរគ្នាប្រកាសហើយឃើញដំបូងឃើញឃើញមាន hero បាទ hero យើងម្នាក់គាត់ធ្វើការដើរហើយអានេះសុនបាទអូខេ ហេពីណាគេដើរតាមក្រោយអញហេគ្រឿងចិត្តវានិយាយអញ្ចឹងណាអូខេនៅដាក់សុនមកដល់ចិត្តហើយប៉ោកបាទផ្លក់ខ្លក់បាទអូមានគេ3គ្នាយើងហើយសម្រុកចូលយើងជួយជួយបាទឥឡូវគ្នាគេ3នាក់មកអីយ៉ាសុនគេថាមកមកអត់ខ្លាចបាទអត់ខ្លាចមកផ្ទះពីរផ្ទះបាទ3ផ្ទះណាក់បាត់ហើយបាទងាប់បាត់ហើយឥឡូវដាក់សុនបាំងកាយមួយទៀតបាទ អូហូគ្នាគេមកដល់ហើយហេពួកដែររមើលតិចមើលអេចែកផ្លូវគ្នារួអាមួយនេះទៅនេះអាមួយនេះទៅនោះចំណែកមកអូនទៅនេះអេយយអូខេឥឡូវគេធ្វើការបែកគ្នាដើម្បីដារោអាអាម្នាក់មិញណាថាមួយណាបាញ់គ្នាវាងាប់អញ្ចឹងស៊ុនក៏ធ្វើការបាញ់ម្នាងហ្នឹងគឺ knock តែម្ដងបាទហេឥឡូវកាពីតែនក៏មកស៊ូថាហេមអូនហេតុអីបានជាគេបាញ់មអូនមកត្រង់ណា អូខេចំណាយឲ្យពូលុកនេះបាទពូលុកធ្វើការអឺតមើលអឺតមើលឃើញទេបាទពូលុកមើលឃើញស្មៅដែរមិនដឹងថាពូសុននៅនឹងទេឥឡូវពូលុកធ្វើការដើរធ្វើធម្មតាទៀតបាទយេបាទហេហ្នឹងហើយអ្នកនរគ្នាបន្ទាប់ហ្នឹងពូលុកគាត់ធ្វើការគោះគោះកន្លែង item ហ្នឹងអឺពូសុនដាក់មកផ្ទះម៉ាំងងាប់បានពូលុកបាទពូលុកងាប់បាត់ហើយអឺហឺបាទឥឡូវទៅមួយស្មៅជាមួយនឹងបាទពូកាប់ទីតែម្ដងបាទពូកាប់ទីតែយេអាឆ្លើយ ដកកាបិតចេញមួយខ្វោកបាទហើយសម្រាប់គ្នាយើង2នាក់បាទយើងនឹងយកដាវនេះយើងយកនឹងយកកាបិតនេះអាកឯងហើយមើលក្បាច់គុណយើងទៅអឺអើអូអាឡាតឯងមើលទៀតឯងខ្លាចអត់អះអះអះអះយីសុំនិយាយថាអត់បញ្ហាប៉ណ្ណឹងអត់ខ្លាចទេអាយ៉ាសុនដកពូសុនដកភ្លើងផ្លៃចំណាយពូកាពីតែនដាក់ខបបែបផ្សាយមួយផ្លឹបហើយងត់មកឈុលបាទ មើលអត់ឃើញអូហូយបាទកាលណៈពេលនេះគឺពូកាប់ទីតែនធ្វើការដាក់សុនដែរហឹមបន្ទាប់ពីពូសុនភ្លឺភ្នែកវិញក៏រោពូតែនអត់ឃើញអាហេយតាយីអាហ្នឹងងាប់បាត់ហើយឬក៏វារត់បាត់ទេអត់បញ្ហាអូខេឥឡូវយើងធ្វើការទៅប៊ូចប៊ូចដកកបិតកាប់ងាប់តែម្ដងបាទ អូខេអ្នកគ្នាអានឹងរឿងនេះគឺដូចបើយើងប្រៀបធៀបទៅដូចជា ចំណេះជីកឯងហ្នឹងមែនទេពីដំបូងឃើញពូសុនគេដាក់សុនដើម្បីទៅសម្លាប់គ្នាគាត់អស់3នាក់បន្ទាប់មកហើយពូតែននេះក៏គាត់ធ្វើការដាក់សុនវិញ គឺសម្លាប់ទៅពូសុនពូសុនងាប់បានស្វ័យប្រវត្តិអូខេអ្នកគ្នាខ្ញុំមានតែវីដេអូប៉ុណ្ណឹងទេថ្ងៃនេះអ្នកគ្នាខ្ញុំគ្រាន់តែធ្វើជាងធ្វើវីដេអូទៅកុំឲ្យ channel របស់ខ្ញុំវាស្ងាត់ពេកហ្នឹងហើយហើយណាមួយទៀតមិនដឹងថាធ្វើវីដេអូអីអ្នកគ្នាអើយបាទ អាចធ្វើការជួយ comment ម្នាក់មួយមកហើយបើសិនជាពេញចិត្តស្រឡាញ់ការរាប់អានធ្វើការជួយ subscribe ម្នាក់មួយកុំភ្លេចធ្វើការដាក់រូបកណ្ដឹងផងអូខេថាអូខេហ្នឹងហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងធ្វើការជួយគ្រប់គ្រងខ្ញុំអឺហើយបន្ទាប់ពីការ live ហើយអ្នកនរគ្នាក៏អាចទៅមើលការ live របស់ខ្ញុំបានដែរនៅក្នុង page Sunji Gamer KH ផងដែរខ្ញុំតែងតែធ្វើការ live នៅពេលថ្ងៃម៉ោង12កន្លះរហូតដល់ម៉ោង3កន្លះ ហើយចំណាយឯពេលយប់ក៏ម៉ោង6អញ្ចឹងទៅរហូតដល់ម៉ោង8 9អញ្ចឹងទៅអូខេអ្នកនរគ្នាហ្នឹងឯង complete ធ្វើការជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងអរគុណខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណជម្រាបលាបាទ